ប្លែកនោះស្រីដល់ទៅពីលះកំប៉ាំងរឿងរ៉ាវស្នេហាបោកប្រាស់មួយនេះចិត្តពុកកញ្ជ្រោលលេងសាច់នៅមកចង់បាត់ត្រឹមខ្លួនឈរវីមិនដាខ្វះខ្វាយទឹកចិត្តស្រឡាញ់សូម្បីតែមួយនាទីលេងសាច់នឹងអូនក៏ហំមានស្ងួនវាថាស្រឡាញ់ស្មោះស្ម័គ្រដែរបងលងលងនឹមនួនមិនពិតទេអូនបងសុំទោសផងរឿងទាំងប៉ុន្មានដែរបងប្រឌិតដើម្បីតែចិត្តថ្លៃអូនពិតជាស្ដាយពេលវេលាអូនចំណាយកន្លងប្រហែលពេលនេះអូនអាចនឹងជួបមនុស្សដែលល្អជាងបង មួយនេះមិនអាចលុបលាងគ្មានអ្វីនឹងអាចតបស្នងបងនឹងពេលនេះពិតជាពិបាកសម្រាប់យើងទាំងសងខាងស្នេហាមួយនេះបន្តមិនបានមិនចង់ឲ្យអូនស្លាប់ពីគូរត់ទៀតទេកល្យានចប់ត្រឹមនេះចោលបានតែមិនស្ងួនបងហើយនឹងអូននឹងល្អរៀងខ្លួនទៅថ្ងៃអនាគតអ សុំទោ baby ដែលបងកុហកលាក់លៀមឈរវីសន្យាថាមិនឲ្យមានលើក្រោយបងស្បត់មិន